លោកអ្នកនាងជាទីមេត្រីគូស្នេហ៍អុកញ៉ាយឹមតាស្រងចេញមកការពារលោកភ្លាមភ្លាមក្រោយត្រូវបានមហាជនរិះគន់ជាការពិតខ្លាំងណាស់ដែលកាលពីពេលថ្មីថ្មីនេះមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយមានអ្នករិះគន់ទៅលើអតីតអ្នកនិពន្ធអុកញ៉ាយឹមតាស្រងតេតងនឹងរឿងលោកមិនបានមើលថែកូនកូនទាំង4នាក់ក្រោយលោកបានបង្ហាញស្នេហ៍ថ្មីជាមួយនឹងអ្នកលក់អនឡាញដ៏ល្បីគឺម៉ាអ៊ីអ៊ីធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលនិងផ្ទុះការវេញញ័យខ្លាំង។ តួយ៉ាងក្រោយរងការរីគុណបែបនេះអង្គញាយមតាស្រង់បានធ្វើការចេញមកបកស្រាយជំវិញបញ្ហានេះថាលោកមិនមែនជាឈ្មោះឡើយក្រោយពេលលែងលះជាមួយអតីតភរិយារបស់លោកលោកបានចាក់ចេញដោយយកតែសម្បកខ្លួនតែប៉ុណ្ណោះហើយប្រឹងប្រែងរកប្រាក់ដោយកម្លាំងញើសឈាមរបស់លោកទាំងបាតដៃទទេដើម្បីឲ្យកូនកូនរបស់លោកបានសិក្សារៀនសូត្រល្អដោយគ្មាន បញ្ហាអ្វីឡើយពេលនេះកូនកូនរបស់លោក ធំធំ ចេះកិន ចាស់គូមានខ្លះមានការងាររៀងខ្លួន ខ្លះក៏កំពុងតែចេញបទចម្រៀងរ៉េបផ្ទាល់ខ្លួននិងខ្លះទៀតត្រៀមទៅរៀនបន្តនៅក្រៅប្រទេសទៀតផងយ៉ាងណាមិញមិនត្រឹមតែប៉ុណ្ណោះក្រោយឃើញបែបនេះ អ្នកនាង ដែលជាម៉ាក់របស់អ៊ីអ៊ីគឺជាគូស្នេហ៍ថ្មីរបស់លោកក៏បានចេញមុខការពារដោយបានប្រាប់យ៉ាងច្បាស់ច្បាស់ថា លោកយឹមតាស្រង់មិនដែលបោះបង់កូនទាំង4របស់លោកចោលឡើយដោយកូនកូន របស់លោកកំពុងរស់នៅជាមួយនឹងលោកហើយនឹងអ្នកនាងផ្ទាល់រាល់ការចំណាយចាយវាយផ្សេងផ្សេងលោកគឺជាអ្នករ៉ាប់រងទាំងអស់ហើយនៅថ្ងៃចុងសប្តាហ៍កូនកូនអាចទៅលេងម្ដាយរបស់គេ បានទៀតផង ហើយបានបន្ថែមទៀតថាសម្រាប់កូនទាំងពីររបស់នាងសពថ្ងៃក៏កំពុងរស់នៅនិងសិក្សា នៅប្រទេសកូរ៉េឯណោះ។ ចារឿងនេះកំពុងតែកក្រើកពេញបណ្ដាញសង្គមតែម្ដងជាមួយនឹងបញ្ហាគ្រួសាររបស់លោកអង្គញាយមតាស្រង់ដោយមហាជនមួយចំនួន បានធ្វើការរិះគន់ថាពេលដែលចាក់ចោលអតីតភរិយាគឺគាត់មិនទទួលខុសត្រូវចំពោះកូនទាំង4ឡើយប៉ុន្តែផ្ទុយស្រឡះទាំងលោកយមតាស្រង់និងម៉ាក់អេអ៊ីក៏បានចេញ មកការពារដែរថាគាត់មិនបានចូលនោះទេ គឺគាត់នៅ តែមើលថែចិញ្ចឹមបីបាច់ថែរក្សាទាំងការរៀនសូត្រគត់គង់ផ្សេងផ្សេង គឺមិនអោយខ្វះចន្លោះនោះឡើយ។